ចឹងព្រមរៀបការនឹងបងសិនណាហើយបងនឹងស្រឡាញ់អូនដូចជាខាងមុខខាងមុខទៀតណែកុំមកសុខរៀបការអីនៅកដាបងកដាទីអីអញ្ចឹងម៉ាស់កិច្ចកម្មមកច្រើនណាស់នេះហើយបាច់ដល់ថ្នាក់លិចជង្គង់ចឹងក៏បានដែរងើបសិនណាចាំអូប្រាប់ពេលក្រោយក៏បានដែរអត់ទេបងនៅខ្ញុំមួយបងនៅទីនេះបងនឹងលុចជង្គង់នៅទីនេះរហូតដល់ស្លាប់ kau kan? ឲ្យនេសាមិនអត់ទោសខ្ញុំក៏អត់អីដែរណាខ្ញុំគាត់តែចង់ឲ្យនេសាដឹងថាខ្ញុំពិតជា ដឹងកំហុសពិតមែនមិនអីទេខ្ញុំតាំងពីដើមមកក៏មិនដែរប្រកាន់ជាមួយនឹងសាលីនអីស្រាប់អីណាមួយសាលីនចង់ទៅជាមនុស្សល្អឬអាក្រក់ក៏ជាព្រឹងរបស់សាលីនដែរវាជាការជ្រើសរើសរបស់បុគ្គលផ្ទាល់ខ្លួន តែហើយខ្ញុំក៏មិនល្អសម្រាប់មនុស្សគ្រប់គ្នាដូចគ្នាគ្រាន់តែខ្ញុំចង់ឲ្យគេក្តៅកាហាយដោយសារខ្ញុំ គាត់នីសាខ្លាំងណាស់ដែលនីសាមិនប្រកាន់ទោសពេលខ្ញុំខ្ញុំប្រហែលជាត្រូវរៀនតាមនីសាហើយដើម្បីឲ្យជីវិតរបស់ខ្ញុំរីកចម្រើនជាងនេះអឺខ្ញុំគិតថាកុំអីល្អជាង មនុស្សយើងមានជីវិតស្ថានភាពផ្សេងផ្សេងគ្នារឿងដែលជួបក៏ផ្សេងផ្សេងគ្នាអញ្ចឹងកុំរៀនតាមអ្នកដទៃអីពេលខ្លះពេលគេធ្វើទៅគឺវាល្អប៉ុន្តែដល់ពេលយើងធ្វើតាមគេវាបែរជាខុស ចឹងមានតាធ្វើជាខ្លួនឯងហួរនៅរបៀបខ្លួនឯងហើយមួយទៀតបើសិនជាចង់ហួរនៅខ្លួនឯងមានក្តីសុខកុំយករឿងឯកាហាទៅដាក់លើអ្នកដតីព្រោះរឿងទាំងអស់ដែលយើងធ្វើដាក់គេហ្នឹងចង់ក្រោយក៏ធ្លាក់មកយើងខ្លួនឯងដូចគ្នាទោះបីជាគេអត់តបតយើងក៏ដោយព្រោះឯពេលខ្លះកម្មនឹងផលគឺវាមិនពិតមែនពិតមែនហើយខ្ញុំតបតែដឹងថាកន្លងមកនេះសាមិនដែលតបតជាមួយខ្ញុំទេ មានតែញោមទេដែលឈ្គួរតែឯងហើយក៏ជាញោមដែរដែលជីវិតមិនដែលរីចម្រើនទៅតែសោះប្រហែលខ្ញុំជាមនុស្សបែបនឹងតែដឹង បានជីវិតខ្ញុំនៅត្រឹងតែមកកន្លែងអញ្ចឹងអីដែលខ្ញុំខំធ្វើសពគ្រប់បែបយ៉ាងហ្នឹងខ្ញុំគ្រាន់តែចង់ឲ្យជីវិតរបស់ខ្ញុំរីចម្រើនជាងមុន ហើយទៅដល់គោលដៅដោយអ្នកដតីតែប៉ុណ្ណោះតែខ្ញុំក៏ភ្លេចខ្លួន ផ្លេចខ្លួនរហូតដល់ជ្រើសរើសផ្លូវដែលមិនល្អសម្រាប់ជីវិតខ្លួនឯងតែខ្ញុំពិតជាសរសើរនីសាខ្លាំងណាស់មិនថានីសាឈឺចាប់ប៉ុណ្ណានីសាដួលប្រមាណដងនីសា នៅតែងើបឡើងវិញយ៉ាងរឹងមាំហើយនីសានៅតែជ្រើសរើសធ្វើរឿងដែលល្អជាងមុនជានិច្ចខ្ញុំក៏មិនចេះតែត្រូវរហូតដែរពីមុនក៏ខ្ញុំធ្លាប់ធ្វើរឿងអាក្រក់ដាក់លើមនុស្សជាច្រើនដូចគ្នា ប៉ុន្តែដើម្បីទាញខ្លួនឯងចេញពីរឿងអាក្រក់ហ្នឹងគឺយើងត្រូវដាស់តឿនខ្លួនឯងត្រូវចាំថាមនុស្សគ្រប់គ្នាគឺមានគុណសម្បត្តិខុសៗគ្នាអញ្ចឹងលើកលែងទោសឲ្យគេបំភ្លេចកំហុសគេក៏ជារឿងល្អសម្រាប់យើងខ្លួនឯងដូចគ្នា ពេលដែលយើងបំភ្លេចកំហុសគេទៅភាពក្តៅក្រហាយនៅក្នុងចិត្តយើងហ្នឹងក៏វាលាយតាមនឹងដូចគ្នាដែរ បើសិនជាប៉ាបានឃើញបែនណាប្រកាសជាសប្បាយចិត្តហើយបែនក៏គេនឹកប៉ាដូចគ្នាហើយថ្ងៃហ្នឹងគេមកគឺដោយសារតែមានដំណឹងល្អមួយចង់ប្រាប់ប៉ាលោកពូមុនពេលដែលខ្ញុំនិយាយរឿងហ្នឹងខ្ញុំក៏សុំទោសលោកពូដែរដែលប្រហែលឆ្នាំនេះខ្ញុំអត់បានមកមើលថែលោកពូហើយក៏អត់បានមកមើលថែលីសាជាមួយលោកពូដែរ តែពេលនេះខ្ញុំមកហើយហើយខ្ញុំក៏សូមអនុញ្ញាតលោកពូ មើលថែលីសាជាផ្លូវការផងហើយចោះសូមតែមើលថែចោះរឿងថ្ងៃមុនហ៎បានគិតលាក់ពីប៉ាប៉ាមែនប៉ាថ្ងៃមុនបានគេបានសារភាពថាគេស្រឡាញ់កូនហើយហីហើយគេថ្ងៃហ្នឹងមកក៏លើសារចង់និយាយប្រាប់រឿងនឹងទៅប៉ាដែរប៉ុន្តែថ្ងៃហ្នឹងប្រហែលជាគាត់អៀនទេមើលទៅបារតហ៊ាននិយាយចឹងហ៎ មិនមែនបងមិនក្លាហានទេ តែគ្រាន់តែបងចង់ឲ្យលោកពូគាត់ជឿជាក់និង មានទំនុកចិត្តលើបងខ្លាំងជាងហ្នឹងតែពេលនេះបងក៏គិតដែរថាវាដល់ពេលហើយលោកពូខ្ញុំសូមអនុញ្ញាតពីលោកពូស្រឡាញ់និសាជាផ្លូវការផង ហើយក៏សូមធ្វើជាកូនម្សារបស់លោកពូចាប់ពីពេលនេះផងណា ប៉ាគាត់យល់ព្រមហីអរគុណខ្លាំងណាស់លោកពូដែលផ្ដល់ឱកាសឲ្យខ្ញុំអរគុណណាស់លោកពូដែលព្រមឲ្យខ្ញុំស្រឡាញ់នីសាហើយខ្ញុំក៏សូមសន្យាដែរថានឹងមើលថែនីសាឲ្យល្អបំផុតហើយខ្ញុំក៏សន្យា ថានឹងផ្ដល់សុភមង្គលឲ្យគេ តាមដែលគេចង់បានចុះអញ្ចឹងអត់មានសូមហៅប៉ាអូនថាប៉ាអីហ៎អូមែនហើយលោកពូ ហើយចាប់ពីពេលនេះតទៅខ្ញុំក៏សូមហៅលោកពូថាជាប៉ាផងពេលនេះនីសាគេបានជួបរស់ល្អដែលអាចមើលថែគេបានហើយ នៅតែរឿងមួយយ៉ាងដែលខ្ញុំមិនតស្ងប់ចិត្តគឺរឿងមកស្រីរបស់គេខ្ញុំសង្ឃឹមថាបេន នឹងជួយនីសាឲ្យរកឃើញបងស្រីរបស់គេក្នុងពេលឆាប់ទៅចុះបាននីសាបានជួបគេហើយខ្ញុំប្រហែលជាស្លាប់បាត់ភ្នែកចិត្តហើយ អត់អីបងមានវិធីដែលធ្វើឲ្យអូនស្គមវិញបានណូមិនក៏បានដែរអត់ទេអូនគិតថាអូនងារឡើងគីឡូទៅបើយកអូនញ៉ាំឆ្អែតប៉ុណ្ណាក៏ដោយព្រោះថាពេលនេះអូនបាននៅជាមួយនៅស្នេហា អូនមានអារម្មណ៍ថាកក់ក្ដៅហើយមានសេចក្ដីសុខអញ្ចឹងអត់បញ្ហាចង់ប្រំថាស្រលាញ់ស្រលាញ់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 បាកាសលើពិភេសជ្ជៈបើកម្លាំងសូមកុំឲ្យខកខានឱកាសចុងក្រោយសម្រាប់ការលូតកម្ពស់ជាមួយនឹង Pedisure Pen Plus ថ្មីសម្រាប់កុមារវ័យជំទង់រូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ដូលីប្រាន់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 Blasto ឈ្ងុយឆ្ងាញ់គ្រប់មែន Blasto អន្តទានសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យដុំសុបខ្នោថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិចង់ប្រំថាស្រលាញ់ស្រលាញ់មកគេនឹងនឹងខូចចិត្តអញ្ចឹងអូចង់នៅក្បែរមកអាយុជានេះហើយចង់តែ តែផែជាប្របាព្រោះថាពួកយើងរវល់រៀងខ្លួនអញ្ចឹងមិនសូវបានទៅជួបគ្នាបងមានវិធីដែលពួកយើងនៅក្បែរគ្នាបានយូរទោះបីជារវល់ប៉ុណ្ណាក៏ដោយវិធីអីអូនធ្លាប់ចង់នៅក្បែរបងមួយជីវិតអត់ទេមិញអូនសួរបងអត់តន់ឆ្លើយណាឥឡូវឆ្លើយមកអូនសិនណាអូនឆ្លើយមកសិនមកទៅបងប្រាប់ថាវិធីអីអត់ចង់ទេ អូនអាចចង់នៅជាមួយនឹងបងមួយជីវិតទេហេតុអីទៅនេះអូនអត់ទាន់ទុកចិត្តបងទេណាតាមត្រូវដែរមិនទុកចិត្តបានងាយងាយយើតែថាបើមិនគេឆ្លៃគ្នាពិតប្រកបណាគេមិនទៅធ្វើតែចង់នៅក្បែរគ្នាអស់មួយជីវិតទេ គេត្រូវតែផលពីទេសុំនៅក្បែរអូនគ្រប់គ្រប់ជាតិ ចឹងព្រមរៀបការនឹងបងសិនណាហើយបងនឹងស្រឡាញ់អូនដូចជាខាងមុខខាងមុខទៀតណែកុំមកសុខរៀបការអីនៅកដាបងកដាទីអីអញ្ចឹងម៉ាស់កិច្ចកម្មមកច្រើនណាស់នេះហើយបាច់ដល់ថ្នាក់លិចជង្គង់ចឹងក៏បានដែរងើបសិនណាចាំអូប្រាប់ពេលក្រោយក៏បានដែរអត់ទេបងនៅខ្ញុំមួយបងនៅទីនេះបងនឹងលុចជង្គង់នៅទីនេះរហូតដល់ស្លាប់ យក៏បានចង់ប្រំថាស្រលាញ់ស្រលាញ់មកគេដឹងនឹងខូចចិត្ត ទៅមនុស្សស្អីជួយចិត្តសម្ដែងធ្វើឯងនឹងរឹងមាំតាមពិតនៅផ្ទះឬកូនឆ្មាអត់មានម្ចាស់មើលថែសោះណាគេមើលមកញ៉ាំម្ដងនេះដូចចម្លែកដល់ហើយឬមើលគេមានកម្រងចង់ក្បាប់អីនឹងទៀតហីតែភ្នែកគេមើលមកញ៉ាំម្ដងនេះដូចជាមិនដូចរដងទេគេកំពុងតែគិតស្អីហ្នឹងណាមើលទៅមេតាអត់ទាន់ដឹងទេថាលីសាបានតែមើលគេនឹងថ្ងៃដែលគេឈឺ ពួកគេនៅតែមិនទាន់ទទួលស្គាល់អំពើល្អដែលធ្វើដាក់គ្នាទៅវិញអញ្ចឹងខ្ញុំក៏មិនអាចឲ្យគេនៅស្អប់គ្នាបែបនេះដែរដំណឹងល្អនេះខ្ញុំត្រូវតែឲ្យពួកគេទាំងពីរដឹងខ្លួនគេឆាប់ឆាប់នេះទៅបានតោះស្តាយស្តាយដល់អូខេតោះតាមមែនទេដល់1 2 3អូនទាំងពីរជួយទៅបដូរសម្លៀកបំពាក់ថ្មីមួយឈុតអូខេចា៎មេតាជួយនាំ នីសាហើយនឹងមេតាទៅបដូរឈុតសម្លៀកបំពាក់ថ្មីមួយឈុតអូខេចាតាតាតាខាងណោអូនតានេះអូនញ៉ាំទឹកសិនអរគុណថ្ងៃស្អែកបងនាំអូនទៅចែកសុខភាពនៅទីពេទ្យដែរអូយអូយតើប៉ែទៀតអ្ហ៎អូយ អូនអត់យល់ទេថាម៉ាមួយយ៉ាងទៅពេទ្យរហូតចឹងអូហើយអូននិយាយតាមត្រង់ណាអូនអត់ចិត្តពេទ្យសោះហ្មងឯនេះបើចង់ទៅពេទ្យអូនឯងត្រូវចេះថែសុខភាពតែគ្រាន់តែទៅពេទ្យមិនប្រកាសថាត្រូវព្យាបាលណាអូយប៉ុន្តែអូនខ្លួនឯងអូនដឹងខ្លួនឯងច្បាស់ថាខ្លួនឯងកើតអីឈឺអីអូននិយាយមែនទេអត់ទេមួយរយៈនេះសុខភាពអូនខ្សោយថ្ងៃនេះអូនអត់អីមិនប្រកាសថាថ្ងៃស្អែកអូននៅ មានកម្លាំងរឹងមាំចឹងហ្នឹង ហើយទៅពេទ្យមិនគាត់ថាត្រូវចាក់ថ្នាំណាហាប់កៃតែបងប្រើទៅត្រូវទៅហាប់កៃទៅទៅទៅក៏បានដែរចឹងមកល្អ មួយតាថាអូនមានកាសអីទេខ្លះខាងកាត់ពេលវេលាអត់ហើយ ក៏ជាស្នាដៃបបងដែលរៀបចំផែនការបងភិរិទ្ធមិនក៏ប្រហែលអូនដឹងមុនសោះចឹងហ่าនេះរិទ្ធគេចង់សប្រាយកូននឹងណាអេម៉ាក់មកដល់ទីនេះតាំងពីយប់មិញម៉ែហើយរិទ្ធគេប្រាប់ថាកូនរវល់ទៅបញ្ចាំងរំខានដល់ម៉ាក់ហើយគេឲ្យម៉ាក់មកជួបកូននៅទីនេះតែម្ដង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 បាកាសលើពីភេសជ្ជៈបើកម្លាំងសូមកុំឲ្យខកខានឱកាសចុងក្រោយសម្រាប់ការលូតកម្ពស់ជាមួយនឹង Pedisure Pen Plus ថ្មីសម្រាប់កុមារវ័យជំទង់រូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ដូលីប្រាន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 គូឡូប្លាតូជួយជាងគ្រប់មែនឡាតូអន្តទានសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យដុំសុបខ្នោថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិចង់ប្រំថាស្រលាញ់ស្រលាញ់មកគេដឹងនឹងខូចចិត្តបងឯងស្លែកគ្នាយូរនេះអាចដែរដឹងថាបងជា surprise ហ្នឹងណោះ ម៉ែណៃហើយចុះហើយមិនក៏ចាប់បាច់អីសប្រៃនៅទីពេទ្យចឹងតាមពិតទៅបងចង់នាំអូនមកទីពេទ្យហើយបានទៅហាហាជុកម៉ាក់ក៏ប៉ុន្តែម៉ាក់គាត់នៅខ្លួនគាត់ខ្លាំងពេកទើបគាត់ទប់អារម្មណ៍មិនបានអញ្ចឹងបានន័យថាបងធ្វើបាបទាំងម៉ាក់អូនទាំងអូនត្រូវអត់ក្បាលខូចហើយចាំម៉ាក់អូ អត់កាត់សួរសុខទុក្ខតិចតួចទៅកាន់អនាគតកូនផ្សាយអ្ហ៎នេះម៉ាក់បានជួបភិរិតតាំងពីម្សិលមិញម្ល៉េះតើមិនចាំបាច់សប្បាយអីទៀតទេមែនទេកូនរិតបានម៉ាក់អញ្ចឹងតោះយើងញ៉ាំអីហ្មងល្អតាមម៉ាក់ទៅក៏បានដែរ កំសាន្តនេះពិតជាបងមែនទេម៉ាក់ម៉ាក់មាននឹងអីម៉ាក់ស្គាល់គាត់ដែរអឺអត់ទេតែខ្ញុំមកស្គាល់គាត់ផងគាត់ជាអ្នកណាគាត់ជាម៉ាក់របស់ខ្ញុំជំរាបសួរអ្នកមីងខ្ញុំឈ្មោះនីសាអឺគឺជាមិត្តភក្តិនៅក្នុងវិស័យសិល្បៈជាមួយនឹងមេតា ចឹងបានន័យថាពួកគឺជាបងប្អូនគ្នាមែនទេមេតាគឺជាបងស្រីរបស់នីសាពិតមែនហើយគឺជាបងរបស់នីសាណែនាងមិនចង់និយាយមែនទេនិយាយហើយមកបើមានទេពួកខ្ញុំទៅវិញតាម៉ាក់អញជាកូនស្រីតែម្នាក់របស់គាត់មែនទេចាណាមីង តើអ្នកមីងមានការអីមែននឹងឯងគ្មានបងស្រីទេហេតុអីបើអ្នកមីងសួរអញ្ចឹងអឺខ្ញុំធ្លាប់មានពីមុនប៉ុន្តែខ្ញុំបានបែកគ្នាជាមួយនឹងម្ដាយហើយនឹងបងស្រីតាំងពីតូចអញ្ចឹងខ្ញុំក៏អត់ស្គាល់ប្រវត្តិដូចគ្នាចុះបងមានប្រាប់ថាអ្នកដែលឈរនៅចំពោះមុខឯងនេះគឺជាម៉ាក់របស់ឯងឯងជឿទេ ស្រីទេគេមិនមែនជាបងស្រីខ្ញុំទេគេមិនមែនជាបងស្រីខ្ញុំទេធ្វើអត់ប៉ាវាជាការប៉ិនអកូនវាជាការ ឃើញមុខឲ្យសោះនៅក្នុងជាតិនេះហើយរត់តែល្អទៀតបើអាចចេញឲ្យផុតពីផែនដីនេះខ្ញុំសន្យាថាខ្ញុំមិនអោយឯងឃើញមុខខ្ញុំនឹងកូនទៀតទេកុំថាឡើយឃើញមុខសូម្បីតែសមល់ក៏ខ្ញុំមិនអោយឯងឃើញដែរអូយតែបើឯងនៅធ្វើខ្ញុំពិបាកទៀតខ្ញុំមិនអោយកូនសេខ្ញុំនេះទៅនៅជាមួយឯងទេ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 បាកាសលើពិភេសជ្ជៈពៅកម្លាំងសូមកុំឲ្យខកខានឱកាសចុងក្រោយសម្រាប់ការលូតកម្ពស់ជាមួយនឹង Pedisure Pen Plus ថ្មីសម្រាប់កុមារវ័យជំទង់រូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ដូលីប្រាន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 គូឡូប្លាស្តូឈ្ងុយឆ្ងាញ់គ្រប់មែនប្លាស្តូអន្តទានសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យដុំសុបខ្នោថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិចង់ប្រំថាស្រលាញ់ស្រលាញ់មកគេដឹងនឹងខូចចិត្តតួជាខ្ញុំគ្មានលុយទេ តែខ្ញុំមិនធ្វើតង្វើថោកទាបដូចជាឯងនេះទេកូនរបស់ខ្ញុំនេះខ្ញុំនឹងមើលថែគេបានល្អខ្ញុំមិនឲ្យគេឯកាដោយសារខ្ញុំទេគិតតែឯងវិញទៅកុំមកឡាយរវល់តែស្រីញីអត់ប្រយោជន៍ភ្លេចកូនខ្ញុំនោះទោះបីខ្ញុំមានស្រីខាងក្រៅក៏ដោយក៏ខ្ញុំឲ្យគេមកមើលកូនខ្ញុំដែរមិនដូចជាឯងទេខំសម្ដែងធ្វើជាប្រពន្ធល្អម្នាក់ធ្វើជាជនរងគ្រោះ តាមពិតកំពុងទៅរកលេះទៅរកអាប្រុសថ្មីនេះមែនទេទៅហើយទៅចុះខ្ញុំឆ្អែតឆ្អន់នឹងការសម្ដែងរបស់ឯងហើយឆាប់ចេញផ្ទះខ្ញុំទៅទៅទៅម៉ាក់កំតៅអើម៉ាក់សំទោសណាម៉ាក់គ្មានលទ្ធភាពមើលថែកូនបានទេម្នាក់កូនដើម្បីប៉ារបស់កូននេះមើលថែកូនចាស់ លេងឲ្យកូនពិបាកបែបនេះទៀតណាម៉ាក់សំដា ញញឹមជាមួយគ្នាតែទៅជាមនុស្សតែធ្លាប់ធ្វើអាក្រក់មួយ គ្នា ពីមុនធ្វើអាក្រក់មួយគ្នាខ្លាំងបំផុតមនុស្សដែលសោកគ្នាខ្លាំងបំផុតមនុស្សដែលគិតថានឹងមានភាពកក់ក្ដៅមួយគ្នាតែមកទៅជាសត្រូវជាមួយគ្នាវិញឲ្យខ្ញុំទៅទទួលគេជាបងខ្ញុំវិញ ខ្ញុំអាចទទួលយកទេខ្ញុំអាចទទួលយកបានទេគេមិនជាបងខ្ញុំទេគេមិនជាបងខ្ញុំទេគេមិនជាបងខ្ញុំទេ មែនមិនចង់ជួយទេណាប៉ុន្តែមិនច្រឡោស្មានតាក្រុមការគេថតបានមានចិត្តចង់ជួយ តែម្ដងថាឯងទុកឲ្យដួលបាត់ហើយគេឃើញខ្ញុំលួចមើលគេហើយអូយនេះសាយនេះសាចាំមើលគេបានចិត្តណាខ្មែរឈួននោះគេគិតថាចង់និយាយមកគេមែនណានេះសាមានកែមែន boss អត់ចង់ឲ្យយើងទាំងពីរនាក់នៅតែបន្តនិយាយចូលគ្នាអញ្ចឹងនេះខ្ញុំមើលដឹងថាអ្នកទាំងពីរចាប់ដើមទុនចិត្តដាក់គ្នាគ្រាន់តែមាត់ដឹងរៀងៗខ្លួនខ្ញុំដូចជាអត់មានអីត្រូវនិយាយជាមួយគេផង អត់អីបើសិនជានីសាអៀនចាំខ្ញុំជួយឲ្យនីសាហើយនឹងមេតាយើងគ្នាវិញបានបងស្រីពីណាគេបងស្រីឯងនៅនឹងមានតែពីរនាក់តាបងមិនបងណាគេឬក៏អត់ចង់ទទួលស្គាល់ថាខ្លួនឯងជាបងមែនរឿងហ្នឹងខ្ញុំទទួលស្គាល់យូរហើយប៉ុន្តែរឿងខ្ញុំតទទួលស្គាល់បានអញជាបងស្រីរបស់ខ្ញុំ ស្នេហាធ្វើជាហ្គេមបណ្ដាយឲ្យចិត្តវង្វេងបែបនេះបើសិនមិនស្រឡាញ់ hardcore